បាទឥឡូវចូលទៅតែម្ដងបាទចូលដល់ប្រធានបទរបស់យើងតែម្ដងបាទការប្រកួតបាល់ទាត់បាទគឺនិយាយពី Man U ជាមួយនឹង Arsenal ទៅមុនបាទមុននឹងចូលដល់ប្រធានបទផ្សេងផ្សេងបាទ Man U បាទជើងយ៉ាងម៉េចឲ្យពូបាទជើងជាបានហើយបាទជាអាចដើរបានហើយបងប្អូនអរគ្នាបណ្ដៃនៅឈឺបាទកលិចកជើងនឹងគឺមិនងាយជាទេបាទមិនងាយជាទេ បាទ81 801គ្រាប់ បាទប៉ុន្តែគាត់ថាគាត់ខ្លាយជាអ្នកដែលរាប់បាន800គ្រាប់មុនគេអញ្ចឹងណាបាទខ្ញុំចង់បញ្ជាក់អញ្ចឹងប៉ុន្តែគ្រាប់សរុបរាប់ពូដូបាទគឺ801គ្រាប់ហើយបាទគិតទាំងគ្រាប់ឈ្នះអាសនលការពីយប់មិញបាទបងអាឡូតូបងអាឡូតូយប់មិញល្អណាស់បាទអាឡូតូណាចេះបាទតារាតារាបាទ តោះបាទមែនយូជាមួយនឹងអាសនលការប្រជុំវិញបាទគឺចង់បានន័យថាมันវិភាគអីខ្លាំងទេបាទគ្រាន់តែថាមែនយូគាត់ឆ្នះហើយតែនិយាយស៊ីនបងប្អូនអរគ្នាបាទការប្រកួតមែនយូជាមួយនឹងអាសនលជុំវិញបាទខ្ញុំ អត់បានមើលបាទសោកស្ដាយមែនតើបាទបានមើលដោយសារតែយុគមិញម្សិលមិញនឹងជាប់ទៅកពតបាទជាប់ទៅកពតទៅមើលការងារ renovate បាទជួសជុលផ្ទះចាស់បាទ shop house បាទនៅកពតដល់ពេលអញ្ចឹងទៅក៏អស់កម្លាំងបាទអត់បានគេដាក់ម៉ោងរੂដែរតែក្រោកមិនទាន់បាទក្រោកម៉ោងម៉ោង6 7ព្រឹកបាទអត់លទ្ធផល បាទគឺឈ្នះបាទឈ្នះ3ទៅ7និយាយថាអូបាទអមែនតើបាទអមែនតើសบายមែនតើបាទសบายស្រ័យឡើងចង់ហូផ្អើលរីសតគេបាទតែយ៉ាងណាក៏ជ្រះ3ទៅ7តែអ្វីដែលសំខាន់បាទ admin បានមើលការប្រកួតនឹងជាលក្ខណៈថា highlight ណាបាទគឺមិនមែនថា Man U ឈ្នះនឹងដោយសារសាច់បាល់គ្របលើ Arsenal 2ឬដោយសារការលេងល្អទេបាទ Arsenal យប់មិញនឹងក៏មានគ្របបាទសុទ្ធលើ Man U 2គ្របដែរបាទដូចតែគ្របទី1ដែលយើងឃើញគឺ អឺ De Gea បាទគាត់ប៉ះជាមួយនឹង Fred បាទ duel អញ្ចឹងទៅក៏អញ្ញាកដាលបាទមិនបានពីនេះ Imai Smith Ross ក៏ទាត់បាល់បញ្ចូលទីបានសម្រាប់បាទកន្លែងនោះអញ្ចឹងក៏ធ្វើ Arsenal បាននាំមុខ1ទៅ0ទៅបាទតែបើនិយាយពីអ្វីដែលកាន់តែអស្ចារ្យទៀតបាទក្រុមទាំងពីរគឺសុទ្ធគេថា10ជើងជាងដូចគ្នាហើយកាន់តែពិសេសទៀតបាទគឺ Man U សុទ្ធចំគោលដៅ10ជើង Arsenal សុទ្ធចំគោលដៅ7ជើងបាទ7ជើងនេះសុទ្ធសុទ្ធចំគោលដៅច្រើនមែនទែនបាទ ហើយបើនិយាយពីសាច់ថាគ្រប់គ្រងបាល់ហ្នឹងគឺប្រហាក់ប្រហែលគ្នាទេបាទបងប្អូនអរគ្នាបាទគឺគេថា50 50ណាតែបាទតែអ្វីដែល admin ចាប់អារម្មណ៍បាទគឺការប្រកួតយុវមិញហ្នឹងគឺគេថាឈ្នះបែបនេះគឺឈ្នះទាំងលក្ខណៈថាប្រផិតប្រផោយគៀកកិតគ្នាបាទគឺល្អមើលមែនទែនអឺមានអ្នកសារព័ត៌មាននៅអឺរ៉ុបបាទក៏ដូចជាតារាបាល់ទាត់មួយចំនួនគាត់និយាយថាអឺបច្ចុប្បន្នបាទ level បាល់ទាត់របស់ កីឡាករបាល់ទាត់បាទរបស់ Man U មាន level លើ Arsenal បន្តិចអញ្ចឹងយ៉ាងណាយ៉ាងណាការប្រកួតនេះគឺក្រុមទាំងពីរនឹងមិនឈ្នះចាញ់គ្នាខ្លាំងច្រើនដូច Man U ចាញ់ Liverpool 5-0ឬក៏ Man City ឈ្នះ Man U 2-0ទេបាទ Arsenal បើសិនជាឈ្នះក៏ឈ្នះ Man U តិចឬក៏ស្មើឬក៏ Man U ឈ្នះឈ្នះមកគ្រាប់ឬក៏ស្មើអញ្ចឹងទៅបាទអញ្ចឹងមានការវិភាគចិត្តចៃដំបាទការប្រកួតចាប់ផ្ដើមមកគឺពិតជាឈ្នះចាញ់គ្នាដោយមិនច្រើនគ្រាប់មែនបាទគឺ សុទ្ធទៅសុទ្ធមកសុទ្ធទៅសុទ្ធមកស្មើរហូតដល់ menu បានបាល់ពេលហ្នឹងទីតាមរយៈវ៉ាបាទគឺអាញាកដាលការប្រកួតយុគមិញហ្នឹងបងប្អូនស្គាល់ហើយបាទគឺជាសត្រូវមិនមែនសត្រូវទេបាទជាស្រ័យគឺជាអាញាកដាលដែល fan menu បាទគាត់ចាំផ្លេចទេបាទគឺលោក Mike Dean បាទលោក Mike Dean ហ្នឹងបងប្អូនចាំហើយបាទចឹងឲ្យបាល់ពេលនឹងទីតាមរយៈការកាត់សេចក្តីវ៉ាបាទគឺដូចជា Martin Odegaard បាទគាត់ជាអ្នករកគ្រាប់បាល់ទី2ឲ្យឲ្យអាសនលហ្នឹងបាទគឺគាត់ទៅបង្កកំហុសបាល់ពីណាំងទីបាទអឺទៅលើ Fred បាទដែលបងប្អូនហៅថាអាឡូតូហ្នឹងបាទគឺអាឡូតូហ្នឹងណាគេអ្នកហៅបងប្អូនខ្ញុំអត់ដឹងបាទយប់មិញនិយាយទៅខ្ញុំអត់បានមើលដល់ពេលចុះអត់ដឹងណាគេអ្នកដាក់ឈ្មោះអាឡូតូបាទអញ្ចឹងពីនៃបាទសម្រាប់ Martin Odegaard គាត់ទៅឈូ Fred នៅក្នុងតំបន់គ្រោះថ្នាក់បានអឺអឺ Martin Atkinson បាទច្រឡំទៀតហើយបាទច្រឡំលោក Mike Dean Martin Atkinson ឈូ Fred ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ហ្នឹងក៏បានបាល់ពេណាំងទីបាទអឺមួយគ្រាប់ហ្នឹង Ronaldo បាទគឺគាត់សុទ្ធទៅបាន3ទល់នឹង2ចឹងហើយដែលថាការប្រកួតហ្នឹងឈ្នះចាញ់រវាង Arsenal គឺតម្រង់លេងខ្ញុំនិយាយថា Man U គឺមិនលើស Arsenal ពេកទេហើយ Arsenal ក៏មិនលើស Man U ពេកដែរតែសំខាន់បាទគឺ ការប្រកួតយូរមិនហ្នឹងគឺល្អមើលមែនតើបាទល្អមើលមែនតើហើយអ្វីដែលកាន់តែល្អមើលនិងល្អលេងទៀតបាទគឺអឺខ្ញុំបាទបាទជាមួយនឹងលោកម៉ៃសជាតិតែតែផាគ្នាតែតែផាគ្នាចូលឡើងចូលឡើងរឿងមែនយូនិងអាសណលដែលចៃដន្យមែនយូឈ្នះបាទអញ្ចឹងក៏បាញ់អូប៉ាពេកមួយឲ្យផ្ងាក្រោយតែម្ដងបាទហក់ដល់អូប៉ាពេកមួយបាក់ថ្មិញ3គ្រាប់បាទជំនាញអូបាទសួស្ដីបាទអូនវិគីបាទ មើលមួយផ្លែតស្មានតែពូវ៉ាំងដឺបាទពូវ៉ាំងដឺក៏បានដែរបាទឲ្យតែ wiki ថាស្អាតបាទតោះតទៀតបាទទេមិនមែនមើលតែ comment wiki ទេបាទមើល comment បងប្អូនអរគ្នាដែរបាទតែគាត់អត់បានអានបាទអញ្ចឹងក៏អឺបានឈ្នះ3ទល់នឹង2ទៅបាទគឺលោក Martin Atkinson នេះហើយបាទជាអាញាកណ្ដាលមួយដែលប្រកួតប៉ះ West Ham បាទបងប្អូនចាំគាត់អត់ភ្លេចទេដែលបាល់ត្រូវចាប់ foul គាត់អត់ចាប់ ហើយចុះឡើងចុះឡើងទៅឲ្យបាល់ពេងទីទៅ West Ham មកចៃដនដេគាសូវបានលទ្ធផល2-2អញ្ចឹងលោក Martin Atkinson ហ្នឹងគឺគាត់គឺជាអាញាកដាលជុំមិញទៀតបាទវីដេអូបាទរបស់តែសើច្បាស់អធិស្ឋានបាទគេលោអ៊ីនធឺណិតរៀងយឺតអីចឹងណាបាទអាឡូតូហ្នឹងគឺចិញ្ចក់អូបាទចិញ្ចក់គាត់ហៅបាទ admin ចិញ្ចក់ហៅយេបាទ admin ចិញ្ចក់បើនិយាយទៅគាត់សម្បូរឈ្មោះដាក់ណាបាទដាក់ Mark Quire អា Cloak បាទអីទៀត Fred Aloto បាទអេបាទសើ admin ចិញ្ចក់បែរជាអូនឹកតំណងតំណងបាទអាឃ្លោក Aloto បាទញ៉ាំមើលក្រោយបាទគាត់ដាក់អីទៀតបាទសង្ស័យដាក់អាណានេះបាទដាក់មានអាថ្នោតទេអត់បាទ admin ចិញ្ចក់អាថ្នោតអាថ្នោតអាតណើបាទអេបាទ admin ចិញ្ចក់ចេះអូនឹកឃើញផ្លែកផ្លែកបាទបាទ admin admin ចិញ្ចក់គាត់បបែបគាត់បាទគាត់គាត់បបែបគាត់បាទ គាត់ថាដាក់ឈ្មោះអីសក់ឲ្យបងប្អូនសោយសុបាយអីចឹងណាបាទ